ឃើញផ្កាខ្ទុំឃុំសូមស្គាល់ក្លិនអើយអើយស្គាល់ក្លិនកែសសោបានស្រូបស្រស់មាឆ្អិនមិនស្កប់ចិនដាលុបជ្រៃជ្រួតជ្រាបទុនទៀបសូរិយាសូមយកកែសាក្រាលក្រោមរុកខាស្ដាប់លេងជីវិត បងខ្វាំងភ្នែកក្របបែកខ្ទៀតចូលលើយអើយខ្ទៀតចូលជួបកែវបណ្ដូលការទល់ដងទៅលើបែកដួងចិត្តលោកកៃលវិញចត់ខ្លាយជាផ្អែមឆ្អិតទឹកមុនអមរិតរៀមផ្ដិតជូនស្រីក្នុងរាត្រីកាល ៀងរលឹមផ្ទៃមេឃតទឹមសូមជួយឈឺឆ្អាលលោហិតធាំងក្តីធ្ងន់មិនមែនស្រាលស្រង់លើកំរាលដល់ក្រាលសំរាបក្រាបសូមពរជ័យផ្កាខ្ទុំយំសោកបោកខ្លួនក្នុងបឹងអើយអើយក្នុងបឹង វរំពឹងផ្ញើពាក្យតាមជ្រឹងហើជ្រែកជ្រាត្រីទៅប្រាំប្រងណាចិនដាប្រណីដងយកផ្កាព្រៃទៅដាំជាថ្មីក្នុងវិមានសួរ ដីសងធឹមអោភ្លៀងរលឹមផ្ទៃមេឃតទឹមសូមជួយឈឺឆ្អាលលោហិតធាំងក្តីធ្ងន់មិនមែនស្រាលស្រក់លើកំរាលដល់ក្រាលសំរាបក្រាបសូមពរជ័យផ្កាខ្ទុំយំសោក មកខ្លួនក្នុងបឹងអើយអើយក្នុងបឹងអងវរំពឹងផ្ញើពីងតាមជ្រឹងហាជ្រែករីត្រីទៅប្រាំប្រុសណា ចិនដាប្រណីដងយកកាព្រៃទៅតាមជាថ្មីក្នុងវិមានសួរ